អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយនេះខ្ញុំមកបង្ហាញពីរបៀបជួបអាតាយីឌីងជីងលូចឹងឯនៅនេះនៅដេលីហ្នឹងហើយអឺមានអ្នកដែលឆាតសួរច្រើនតាក់ទងនឹងតានេះដល់គាត់ដល់ពេលដែលគាត់ដោះខ្វេះទៅគឺជួបតានឹងអត់បានអឺបើនិយាយឲ្យត្រង់ទៅគឺខ្ញុំចេះពី អ្នកដែលគាត់អឺ មិនដឹងតែគាត់រាវកូដបានពីណាទេប៉ុន្តែគាត់ចេះគាត់ share មកខ្ញុំចូលក្នុង page ចឹងណាហ្នឹងហើយហើយខ្ញុំក៏យកអ្វីដែលគាត់បានធ្វើហ្នឹងយកមកសូឲ្យអ្នកទាំងអស់គ្នាបានមើលណាហើយដើម្បីជួបតានឹងបានអ្នកទាំងអស់គ្នាត្រូវចាំថាទី1យើងត្រូវប្រើកម្មវិធីនេះ WPE Pro ហ្នឹងហើយកម្មវិធីវាជំនួយឲ្យយើងជួប NPC ដោយមិនចាំបាច់ឲ្យបង្ហាញឲ្យ NPC វាបង្ហាញរូបរាងបែបនេះហ្នឹងហើយមុននឹងចូលដល់ការ review នេះខ្ញុំក៏ចង់បញ្ជាក់ដែរអឺ អ្នកទាំងអស់នេះដែលចង់ download កម្មវិធីនេះណាអ្នកទាំងអស់គ្នាត្រូវយល់ច្បាស់ថាកម្មវិធីនេះវាជាប្រភេទ file មួយគេហៅថា RIS អញ្ចឹងយើងអត់អាចនេះទេយើងអត់អាច download វាឆាវឆាវបានទេអ្នកទាំងអស់គ្នាត្រូវធ្វើការបិទ Defend Window ហ្នឹងហើយខ្ញុំបានប្រាប់ម្ដងហើយណា Defend Window អ្នកទាំងចូលឡើងនេះនេះឡើងនេះហ្នឹងហើយហើយចុចនេះនេះចុច setting នេះអញ្ចឹងបិទចោលអស់នេះបិទចោលអស់ចេះមកនេះឃើញទេហ្នឹងហើយរួចអឺ បើសិនជាករណីឆែកមកកន្លែងនេះមានកម្មវិធីសម្រាប់មេរោគទៀតអញ្ចឹងបិទអាកម្មវិធីសម្រាប់មេរោគនឹងចោលទៀតចាំធ្វើការ download ណាហើយចំពោះការ download នេះវាមានលក្ខណៈមួយទៀតបើអ្នកទាំងអស់គ្នា download តាមជ្រុំឬក៏ Firefox ឬក៏នេះ browser របស់អ៊ីនធឺណិតនេះតែម្ដងអញ្ចឹងជួនកាលវាក៏អាចប្លុកដែរវាក៏អាចប្លុកវាអាចសូររូបភាពបែបនេះជាមួយខ្ញុំឲ្យមើលតិចអូខេឥឡូវខ្ញុំអត់មានរូបភាពទេឥឡូវយើងចូលទៅ down ខ្ញុំចូលទៅ down ឲ្យមើលតែម្ដងទៅអញ្ចឹង channel ខ្ញុំឈ្មោះ Razer cam នេះអូខេវាយប៉ុណ្្នឹងមកហើយយើងចូលមកខាងក្នុងនេះនេះយើងចុចលើនេះសម្បត្តិសលេងតិចអូខេចឹងចូលមកនេះមកសម្បត្តិសលេងណាហ្នឹងហើយដើម្បីរោកន្លែងនឹងឃើញយើងមិនចុចពាក្យសូនេះមកចឹង link download នៅខាងក្រោមនេះអញ្ចឹងអ្នកទាំងអស់នេះចុចលើ link មួយនេះអា link លើនេះវា error ហើយអ្នកទាំងអស់នេះនឹងអាចធ្វើការ down បានទេព្រោះពីកម្មវិធី WPE Pro មួយនេះចង់និយាយថាសំបីតែ media file អីក៏ខ្ញុំ upload ចូលដែរ upload បានមួយថ្ងៃ error មកណាហ្នឹងហើយ អញ្ចឹងចុចកន្លែងមកចុចកន្លែងនេះរួចអឺរងចាំវាចប់នេះនេះដើរចប់ឡើងហើយហើយបន្តមកទៀតអានេះយើងអាចចុច accept ក៏បានចុចចេញយក accept ចោះហ្នឹងហើយហើយមិនចាំបាច់មាន account ទេនេះយើងឡើយយើង down ចុចតែនេះណាប៉ុណ្្នឹងមកហ្នឹងហើយយើងចាំវា down ចប់សិនអឺអ្នកខ្លះណាថាហេតុអីក៏ down បានមានអី down បាន down បានដូចគ្នាចុច save មកបាន ហើយមួយទៀតចំពោះកុំព្យូទ័រខ្លះដល់ពេលគាត់ down វាសូត្រធ្លាក់មកជាងនេះបើគាត់ប្រើច្រមណាសូត្រធ្លាក់មកជាងក្រោមនេះអញ្ចឹងមកក្រោមនេះវាមានពាក្យ discare ហើយនឹងនេះវាជា discare disable ហើយខ្ញុំភ្លេចបាត់ទៅហើយអ្នកទាំងអស់គ្នាចុចកន្លែងនេះខាងខាងស្ដាំដៃដូចខ្ញុំយកមកកវីនេះណាចុចកន្លែងហ្នឹងមកវាមានពាក្យសូអ្នកទាំងអស់ចុចសូរួចចុចយកពាក្យ keep ខាងលើនេះចុចយកពាក្យ keep ទៅបានហើយហ្នឹងហើយនេះសារ PC ខ្ញុំពេលយ៉ាងដាក់ down មកវាបានហ្មងតាមពិតអាកន្លែងចឹងចឹង មិនចាំបាច់ប្រាប់ក៏គួរតែចេះដែរព្រោះអាហ្នឹងយើងធ្លាប់មាន PC ប្រើហើយយើងលេងអ៊ីនធឺណិតរាល់ថ្ងៃហើយយើងគួរដឹងកន្លែងហ្នឹងហើយហ្នឹងហើយហើយខ្ញុំក៏មិនចាំបាច់សូច្រើនហ្នឹងកន្លែងហ្នឹងអូខេបន្តមកទៀតយើង save វាមកណាអូខេប៉ណ្ណឹងចប់អញ្ចឹងអឺនេះគឺយើងធ្វើការ down យកនេះនេះនេះនេះនេះ file down មកមកអញ្ចឹងអញ្ចឹងសូនេះសូវាហីវាមកហើយសូណានេះ ខេនេះខ្ញុំឧទាហរណ៍ដោនឲ្យមើលទេណាហ្នឹងហើយខ្ញុំសុំបិទពេញអូខេអឺបន្ទាប់ពីយើងមានកម្មវិធីនឹងរួចអឺយើងធ្វើការអឺទៅជួប NPC អញ្ចឹងដើម្បីជួប NPC នឹងបានអ្នកទាំងអស់គ្នាត្រូវមក daily នេះណាអឺតាមធម្មតាតា C Rivat គឺយើងជួប NPC មួយនេះប៉ុន្តែចំពោះតានេះតាដូចជាលួយនេះអាហ្នឹងយើងអត់ជួបកន្លែងហ្នឹងទេគឺយើងមកជួប NPC លើនេះវិញណាអញ្ចឹងខ្ញុំសុំទៅ NPC លើហ្នឹងវិញអូខេ ហើយនេះខ្ញុំបញ្ជាក់អញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែធ្វើការបកស្រាយឲ្យអ្នកទាំងអស់គ្នាដឹងទេហ្នឹងហើយហើយបើសួរថាចេះរៀវពីណាហ្នឹងហើយមានគ្នាយើងគាត់ឆាតមកក្នុងក្រុមសួរច្រើនប៉ុន្តែមានអ្នកចេះមកតែម្នាក់ទេតែគាត់ប្រាប់ខ្ញុំពីល្ងាចមិញអញ្ចឹងខ្ញុំព្រាតពេលពេលនេះជិតដល់មកខ្ញុំឡាយដែរហ្នឹងហើយម៉ោង8កន្លះខ្ញុំចាប់ដើមឡាយអញ្ចឹងខ្ញុំជិតពេលមកគួយ record វីដេអូបាន plate ហ្នឹងហើយអូខេបើជាអស់ឆាមអត់ទេមើលតើណាឆាម nggak utahan kalau otot dilihat ចឹងហ្នឹងមិនចូលរួចចឹងអូតឹមតឹងវា slow នេះអាអត់កន្លែងមកមែនអត់មកកន្លែងតាហ្នឹងហ្នឹងហើយអញ្ចឹងមកកន្លែងតាហ្នឹងវាយឺតតិចអូខេខ្ញុំសុំនេះមួយតើកុំឲ្យវា slow ពេកបាក់បង្ហាញអ្នកទាំងអស់គ្នាហើយរបៀប keep file ដោយនេះអីខ្ញុំប្រាប់ភាសាណាហ្នឹងខ្ញុំប្រាប់ភាសាចប់ អាច start ចូលលេងរួចបដោយបបាល់យកបដោយរួចអត់រួចអូខេរួចវិញហើយអូខេនេះដើរបានហើយអញ្ចឹងនេះបើយើងមើលក្នុង map វាឃើញឈ្មោះហើយនេះតាហ្នឹងហើយនេះតាឡៃនេះយើងចង់ជួបវាមែនទេនឹងតាមធម្មតាអត់ឃើញទេឃើញទេវាអត់ឃើញទេណា អូខេអឺធ្វើមិនដើម្បីឃើញតាហ្នឹងអញ្ចឹងអ្នកទាំងអស់នេះមកជួបកន្លែងនេះមកជួប NPC មួយនេះនេះជួប NPC មួយនេះណានឹងហើយបន្ទាប់ពីជួបតានឹងរួចយើងធ្វើការបើកកម្មវិធីនេះអញ្ចឹងកម្មវិធីនេះរៀនប្រាប់អញ្ចឹងអឺអ្នកទាំងអស់នេះធ្វើការមកស្ដាំ brand administrator មកហ្នឹងបែបហ្នឹងមកហើយបន្តមកទៀតយើងចុច target នេះឬចូល JX ហ្នឹងហើយយើងចុចឡើងនេះ option នេះឬយកនេះមកគ្រីសឲ្យលើគេមួយបានអូខេបើប៉ុណ្្នឹងមកណា ហើយនេះគាត់ចុច start ចុចលើតានឹងមួយចេញ load ទាំងបែបនេះចុច save អូខេបើប៉ុណ្្នឹងមកនេះគាត់ឲ្យរកកូដអញ្ចឹងកូដអឺពីខ្ញុំឯណាដោយសារខ្ញុំមើលពួកណាមានអសរពីជួយខ្ញុំគិតថាកូដតែម្នាក់ទាំងអស់នេះចេះមើលអីផ្សេងពីហ្នឹងអូខេអត់អីនឹងស៊ីសងលើយើងខ្លួនឯងអញ្ចឹងចុចវា start អញ្ចឹងអត់អត់មានតានឹងទេអត់មានកូដនឹងទេអញ្ចឹងកូដមានតែ2ទេតានេះតិចដែរ អូខេនេះកូដណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីបានកូដប៉ុណ្្នឹងហើយយើងដើរមកកន្លែង NVC នឹងដូចគ្នាដូចដូចបើនិយាយមកថាដូចការ C derivat អញ្ចឹងយើងដើរមកក្រោមមិនបាច់ដើរទៅលើទេដើរមកក្រោមនេះមកហ្នឹងហើយមកក្បែរក្បែរនឹងតានឹងតានឹងតាមដាននៅកន្លែងនេះនេះបើយើងមើលម៉ាប់នេះពីមុខខ្ញុំនេះទេមុខចំចាប់ server អញ្ចឹងតាមនេះមកបន្តមកទៀតយើងរៀបកូដដូចគ្នានេះទាំងអស់នេះ1 2 3 4 5 6 7អញ្ចឹងកូដលេខ7គឺនៅកន្លែងនេះអញ្ចឹងកន្លែងនេះយើងប្រាប់អញ្ចឹងណាកន្លែងនេះកូដនេះយើងអាចដូរពីលេខ0រហូតដល់លេខ9ហើយអក្សរ A B C D E F ហ្នឹងហើយអាចចុចបានអូខេអញ្ចឹងដំបូងខ្ញុំសុំរាវអក្សរសិនអញ្ចឹង A មានចេញតានឹងអត់អត់ទេណាតមកទៀត B តមកទៀត C tránh thế đấy. Đi Ý Ai Ok tránh đấy chẳng chẳng ở à, tập bia xó hay những điều à, lệ chẳng ở lệ xốn định định ra dạ, cho làm bạn cho làm mà đây không à, định sao mấy đấy អញ្ចឹងរៀងសម័យលេខ0លេខ1លេខ2 3 4 5លេខ6លេខ7លេខ8នេះនេះលេខ8ឃើញទេអញ្ចឹងលេខ8 ចឹងអាកូដ line នេះវាមិនប្រកាសថាលេខ8ទេអ្នកទាំងអស់នេះចឹងហើយដល់ពេលដែលអ្នកទាំងអស់គ្នាចុចលើកក្រោយទៀតចុចចុចលើសារក្រោយទៀតវាប្រហែលជាអាចចេញកូដលេខផ្សេងចឹងតាម hero មួយមួយឯងជួនកាលវា random ចូលកូដហ្នឹងជួនកាល random ចូលកូដផ្សេងប៉ុន្តែអ្វីដែលអ្នកទាំងអស់ត្រូវចាំគឺអ្នកទាំងអស់រាប់លេខនេះពីលេខពីខ្ទង់នេះរាប់11 1 2 3 4 5 6 7ចឹងដល់ពេលដល់7យើងដូរតែកតុយលេខនេះបានហើយចឹងយើងដូររហូតដល់វាប៉ាតាហ្នឹងគេហ្នឹងហើយ អូខេអអរគុណចំពោះ Prada ដែលបានឆាតមកប្រាប់ក្នុង page ពីរបៀបនៃការធ្វើហើយខ្ញុំក៏យកវីដេអូនេះមក share អ្នកទាំងអស់គ្នាអូខេខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើការដូចជាខ្ញុំដែរហ្នឹងហើយអូខេឥឡូវយើង let's go to quest បន្តហ្នឹងហើយអូខេអរគុណបាយបាយ